រឿងកាន់តែធំហើយតើពិតទេតារាស្រីភីនគីអាចជាប់ពន្ធនាគាររហូត ដល់50000ឆ្នាំនេះបើយោងតាមរយៈកម្មវិធីកំសាន្តដ៏ល្បីរបស់ថៃ នៅថ្ងៃ ទី22ខែសីហា ឆ្នាំ2022លោក DJ Kendo បាននិយាយបកស្រាយអំពីរឿងតារាស្រីដ៏ល្បីឈ្មោះ ប្រចាំប្រទេសថៃនាង Phinky ថាការជាប់ពន្ធនាគាររបស់ Phinky មិនមែនគ្រាន់តែជាការឃុំខ្លួនបណ្ដោះអាសន្ននោះទេ ព្រោះវាជាការកាត់ទោសឲ្យជាប់ពន្ធនាគារ អំឡុងពេលជំនុំជម្រះក្តី ហើយ អាចចំណាយពេលប្រមាណឆ្នាំ1ឆ្នាំ2ឆ្នាំ ឬលើសពីនេះក៏ដោយគឺអ្នកទាំងនោះត្រូវជាប់ពន្ធនាគាររហូតដល់ចុងបញ្ចប់ការជំនុំជម្រះក្តីហើយ មិនមានការលើកលែងឲ្យ នៅក្រៅឃុំឡើយព្រោះខ្លាចគេរត់គេចប៉ុន្តែមាន សំណួរមួយសួរថា តើភីនគី អាចចេញមកឬអត់នោះគឺស្ថិតនៅលើតុលាការ DJ Kindo ក៏បានបន្តទៀតថាករណីបោកប្រាស់បែបនេះប្រសិនបើបោកមនុស្សម្នាក់ត្រូវជាប់ពន្ធនាគារ5ឆ្នាំរីឯករណីភីនគី គឺបោកគេជិត10000នាក់ដូច្នេះត្រូវជាប់50000ឆ្នាំប៉ុន្តែច្បាប់ដាក់ទោសជាប់ពន្ធនាគារជាអតិបរមា អាចជាប់ពន្ធនាគារ20ឆ្នាំ ការបោកប្រាស់លួចបន្លំគឺជាករណីមិនអាចលើកលែងឬបន្ធូរបន្ថយហើយប្រសិនបើភិនគីមានភ័ស្តុតាងអាចបញ្ជាក់ថាគាត់ជាជនរងគ្រោះគាត់ត្រូវស៊ូជាមួយតុលាការ បន្ទាប់ពីបានឮដូច្នេះហើយក៏មានអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលទៅខមមិនថាជាប់ពន្ធនាគារយូរយ៉ាងនេះចុះលុយដែលបោកប្រាស់គេទុកឲ្យអ្នកណាចាយគួររំលឹកបន្តិចផងដែរថាកាលពីថ្ងៃទី19ខែសីហាកន្លងទៅនេះ តារាសម្ដែងស្រីថៃភីនគីសាវិកានិងម្ដាយរួមទាំងមនុស្សចំនួន19នាក់ផ្សេងទៀតត្រូវបានឃុំខ្លួននៅពន្ធនាគារបន្ទាប់ពីរងការចោទប្រកាន់ថា បានឆោបបោកប្រាក់អ្នកដទៃក្នុងទំហំជាង53លានដុល្លារភីនគីនិងម្ដាយត្រូវបានចោទប្រកាន់ពីបទឆោបោកសាធារណជននិងបានរំលោភច្បាប់ស្ដីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធកុំព្យូទ័រតាមរយៈការឃោសនាឲ្យវិនិយោគលើរូបិយប័ណ្ណបរទេស។ ឬទីផ្សារ Forex 3D ដើម្បីបានប្រាក់ចំណេញម្ដាយកូនទាំងពីរបានប្រើប្រាស់ឯកសារកម្មសិទ្ធិដីធ្លី ទុកជាឯកសារធានាសុំនៅក្រៅឃុំប៉ុន្តែត្រូវបានតុលាការច្រានចោលសំណើ ដោយហេតុខ្លាចថាពួកគេរត់ចេញពីប្រទេស ក្រោយបើកសវនាការរួចពួកគេត្រូវបាននាំខ្លួនទៅពន្ធនាគារ ដើម្បីឃុំខ្លួនបណ្ដោះអាសន្នការចោទប្រកាន់លើម្ដាយកូនទាំងពីរនេះ រួមជាមួយមនុស្ស19នាក់ផ្សេងទៀតគឺតាក់ទងទៅនឹងការវិនិយោគឆោបោកមួយ ប្រភេទដោយឃោសនាថា អ្នកវិនិយោគនឹងអាចទទួលបាន ផលតបស្នង រហូតដល់ទៅ80%ហើយមនុស្សប្រមាណជា14000នាក់ត្រូវបានអូសទាញចូលទៅក្នុងការបោកប្រាស់នេះដោយសរុបជាទឹកប្រាក់គឺប្រមាណជា1.9000លានបាតស្មើនឹងប្រមាណ53លានដុល្លារអាមេរិក នាយកដ្ឋានស៊ើបអង្កេតពិសេសរបស់ថៃ បានរឹបអូសទ្រព្យសម្បត្តិប្រមាណ6លានដុល្លារបាន ពីក្រុមហ៊ុន បណ្ដាក់ទុនឈរបោកនេះ និងបានប្រគល់ជូនការិយាល័យប្រឆាំងនឹងការលាងលុយកខ្វក់មុនទ្រព្យសម្បត្តិនេះត្រូវបានប្រគល់ជូនជនរងគ្រោះក្នុងការឆោបោកគួរបញ្ជាក់ផងដែរថាតារាសម្ដែងស្រីដ៏ល្បីឈ្មោះភីនគី នៅមានរឿងពីរទៀតដែលមិនទាន់ថតចប់ប៉ុន្តែមិនដឹងថាគេនឹងដូរតួឬយ៉ាងណានោះទេ មានតែរងចាំមើលនិងតាមដានបន្តទៀតតែប៉ុណ្ណោះចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ